តខារ៉ាអូខេ Colossal ក្រោយបាយធ្លាយរូបអាភាតាមវីដេអូឃ្លីបមួយនៅលើបណ្ដាញសង្គមដោយបង្ហាញពីស្ត្រីវ័យក្មេងដែលមានរូបសម្រស់ស្រស់ស្អាតស្លៀកតែខោខ្លីអាក្រាតល្វែងលើចេញសាច់សខ្ចីនិងមានបរិមាណម្នាក់ចោររំអោបខាងក្រោយធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់មហាជនទូទៅនៅក្នុងបណ្ដាញសង្គមយ៉ាងខ្លាំងមិនត្រឹមតែប៉ុណ្ណោះក៏មានបណ្ដាញសារព័ត៌មានមួយចំនួនបានដកស្រង់យករូបភាពនេះយកទៅធ្វើការផ្សព្វផ្សាយផងដែរដោយបញ្ជាក់ថារូបភាពអាភានេះគឺបានកើតឡើងនៅក្នុងហាងខារ៉ាអូខេមួយដែលមានយីហោ Colossal ដែលមានទីតាំងនៅតាមបណ្ដា ដោយផ្លូវលេខ350ក្នុងសង្កាត់បឹងកេងកង3ខណ្ឌចំការមនផងដែរលោកបុតសុភ័ក្រអភិបាលរងខណ្ឌចំការមនបានប្រាប់ឲ្យដឹងថាតក្កិននឹងករណីនេះលោកគឺជាអាជ្ញាធរមូលដ្ឋានក៏បានចេញលិខិតអញ្ជើញមួយទៅដល់ម្ចាស់ទីតាំងដើម្បីធ្វើការសួរនាំព្រមទាំងចោះត្រួតពិនិត្យនៅកន្លែងហើយប្រសិនបើកម្លាំងរបស់លោករកឃើញថារូបភាពអាភិមួយនេះបានកើតឡើងចេញពីខារ៉ាអូខេមួយនេះពិតប្រាកដមែននោះអាជ្ញាធរមូលដ្ឋាននឹងបិទអាជីវកម្មនេះជាមិនខាននាងខ្ញុំម៉ៃស្រីនឹងពីកម្មវិធី60